នៅលោកបងលោកខ្លួនអូនអូនស្មងខ្លាំងបរៀងដៃទាំងដត់កបត្រកងអាជីវាតើខ្ញុំខុសអ្វីស្នេហ៍ប៉ះតែមនុស្សសាវាមនុស្សស្រីដែលខ្ញុំស្រឡាញ់ហ៊ានលះបង់សង្ខារតែគេបាយជាក្បត់ខ្ញុំមិនចិត្តសាហាវឬស្យាតែថាកូឡាពលដីស្រីស្រីពលតែដុល្លារ ឆាតទៅម្ដងដងប្រាប់ថារវល់ធ្វើការប្រាប់ថារវល់ទៅផ្សារប្រាប់ថារវល់ជួបមេអីណាស្រមោចស៊ីស្គរអ្នកស្រីល្អប្រឡាប់ណាមិនមែនរវល់ធ្វើការអាយ៉ាអូនមានប្រថ្មីនៅមុខបងនោះដងអូនត្រឹមត្រូវនឹងហើយមានពេលខ្លាំងបងមើលមិនដឹង បងហើយព្រឹកឡើយចាំបាច់មានគេសង្ស័យយូរហើយតែមិនហ៊ានហៅគេឯណាក៏ផោកាត់សិនជើងហៅកាត់ទន្លេពាក្យតែ អូនថាហើយមានតែបងគ្មានគេហើយទោះជាយ៉ាងណាក៏អូនមិនភ្លេចបងដែរហើយទុកបងជាអ្វីហើយជាចចកឬជាភេកបងគឺជាមនុស្សហើយថាមិនមែនស្រមោចទេព្រះអាទិត្យរះឡើងបងភ្លឺចិត្តដែលញញីថាខ្លួនមានតែមួយកុំចង់ជិះទុកពីក្រែងលោអាយ៉ាប្រានធ្លាក់ដល់បាតធរណីពីងពីងរត់ស៊ីខាងនៅលើអន្ទាក់តែស្រកែវវលលក្ខ ហាងនៅលើសំរោះទៅភ្នំពោះជាងស្មៅតែបើស្មៅដកទៅប្រកបជាភ្នំទីជាងបត់ចម្រៀងបងច្រៀងតែនេះសំនៀងកវីបងតែងជួយស្រីសង្ឃឹមថាអូននឹងបានស្ដាប់នៅមុខបងនោះឡងអូនត្រឹមត្រូវនៅហើយមានពេលផ្លើបងមើលមិនដឹង ឈ្មោះចាំសាអាឡាញដូចស្មងទៅមើលនេះអូនបងពន់ភ្នែកបងហើយមានអ្នកណាហ៊ានធ្វើទុំមើលដូចស្រងត្រានត្រើយមានបងហើយដេញឡើយចាំបាច់មាន ហើយតែមិនហ៊ានហែកគេឯណាកំហៅកាត់សិនជ្រឹងហៅកាត់ទន្លេពាក្យដែលអូនថាឲ្យមានតែបងជាងគេហើយទោះជាយ៉ាងណាក៏អូនមិនភ្លេចបងដែរហើយទុកបងជាអ្វីហើយជាចចកឬជាភេបងគឺជាមនុស្សដែលថាមិនមែនស្រមោចទេព្រះអាទិត្យរះឡើងបងភ្លឺចិត្តដែលញោមញីថាខ្លួនមានតែមួយកុំចង់ជីទុកពីក្រែងលោអាយ៉ាប្រានធ្លាក់ដល់បាតធរណី ពីងពីងរកស៊ីខាងនៅលើអន្ទាក់តែស្រកែវលៈខាងនៅលើសំរោះទៅភ្នំពោះជាស្មៅតែបើស្មៅដកទៅប្រកបជាភ្នំទីជាងបត់ចម្រៀងបងច្រៀងតែនេះសំនៀងកវីបងតែងជួយស្រីសង្ឃឹមថាអូននឹងបានស្ដាប់នៅមុខបងណូនឡងអូនត្រឹមត្រូវនៅ អ្នកណាហ៊ានធ្វើទង្វើដោយស្រងត្រាញត្រើយមានបងហើយដេញឡើយចាំបាច់មាន